بسم الله الرحمن الرحيم إن شاء الله لن كان شئر أسا كم نعم أسا لما موضوع ងាក់ស្គុណមេមើជួយចាងពេលទូគុមេហតឯងអំតាហូតួអល់ឡោះកៃពយោតាល់ម៉ៃពីត្រៃជាអនិមរិសាងាក់សៀមហងមេមឹកកប់មឹកគូ យកហងចលនពោកងហូបកបដៅរាំងសួរនប៊ីមឹងលុះទីសាកងយកងាក់សៀមកិតឆ្លើយកងកងតលណៅក្លោបាំងអមេកងតៃនឹងអំតាដែលស្នឹងមឹកឈ្នើងាក់ភ្លើហងអនុបរណាំអល់ឡោះបហតៅហួយមនុស្សសាវ៉ាបកតាំងមឹងទៀនតតឡាំរ៉ហ៊ីមតាលណៅសំណាំប្លែនដេះពួយប្លោះប្លែ អៀកក្លាំងទុយចការគប់អើមិនដេះសុខភាពអូខេស្នឹងតែរឿងអាសាចការអនុបកណាំយ៉ាអនុជាងម៉ាយកាំងអង្គុតើកាំងទាំងកាំងថ្កាយកាំងទុងកាំងតាទុយនិតទុយកណាំហែហក់អែមតាពេលអនុពងតកោថៅកប៉ាថៅដូចដេកកង់ម៉ូតូចាយវាយគិតបៀត បតំទុនប្រៃលោតងតាល់អនុចរតអូសៀមកៃអមេមនុស្សទីសាបឹងអើបឹងលប៉ាតត្រាយទៀននៅរូបងួយខន្តិខណ្ឌយមកងឡាបតំលុយប្រប្លាយត្រាប់ប្លាយខណ្ឌតាយមអន្តនុត្រារូបបឹងពូផ្ទៃតំនត្រាំឆៃបើបំគូអនុចរហូក្លងអងិនជី សៀរដើមកាយតំពិសកោនត្រៃជួយចាងពេលខ្យាអៀកខ្លាំងអមេមឺពេលកាន់ពេលជទូរិស្គីមង្ពោហោទនាសញ្ញាហាទៀនលើយអមាល់សៀមអីបតតបបោលក្ខណ្ឌកងហាសា ជួយហាទៀនបើញូអមាល់ស្មៀងអមាល់អើហាជីអ៊ុំរោះហ្សាកាត់សដកោះអមាល់តុងពីសិតទូជាទុនត្មើស្រុកាពោ តែយ៉ាស់លែកត្រៃមិនថាងាក់ត្រាស់ការហងអមេហងមឺបះបាំងសុរការរាំងគឺប្រែសើថ្មើណាហូអូបះតារីតតួរាំងមេមឺហទៀនលើយអ្នកម៉ាត់ហទៀនយកបបតប់ហងពុសុគរសញ្ញាមងពោតណាថែមប្រៃលោយ៉ាស់ហទៀនកាហ្វូរក្បត់ហងអ្នកម៉ាត់ពុកាងប្រកាត់អ្នកម៉ាត់យកលហ៊ីគឺពមៀនមងពោ ហ្វៀតអូនហាម៉ាន សោឃ្លាំងកលាមហងសពបរូបភឿនបណ្ណាសាទៀបអើរូបយ៉ាអាសាបសិទ្ធសាហេណាទៀបអើកុំតាអូហូលោះលៀរូបរាងមុមីនហូស៊ីហ្វាតតួបែប្រៃរូបកាត់ហូកើនហុលបាស៊ីហ្វាទីសាពួកត្រមសម្បរពេលកាន់ពេលណាគយញូជាផ្លាសាលបងមឹងពោ sifat itu syukur berai lo bel hau nikmat hau senang hau itu ngak berai pau time rezeki babo selamat dunia akhirat mulia kelah menderaka hau jemari surga wassalamu warahmatullahi wabarakatuh